អញឆ្ងល់ណាបេបៀស្រីស្រីមានតែគេស្មោះអត់ចាយសួរម៉ែឯងស្មោះអត់បងស្រឡាញ់សយណែកុំ អត់វាពេកមកពីណាពីណីណាបងសុំស្នេហ៍តែបារាជិនបងស្រឡាញ់អូនអញ្ចឹងលោកជាមនុស្សអត់ឬមនុស្សខូចគឺមនុស្សខូចប្រាប់មិនខូចស្រីមិនស្រឡាញ់ទេត្រូវហើយ អត់ទេនេះបងខុសធ្ងន់ណាស់បងបងឡំរអូនវិញហើយបងមិនអាចលើកលែងតួខ្លួនឯងបានទេទៀតអូនទៅងាប់ចុះបងស្គីស្គីស្គី Sorry sorry ងក់ទៅអើយអូឯងល្ងងហើយឯងនេះល្ងងទៀតលំបែកគ្មានផ្លែឯងនៅតែចាក់ទៀតហ៎ហាអ្នកណាថាគ្មានផ្លែនោះចាក់មិនងាប់ស្នៀតមួយនេះខ្ញុំបានហាត់ដល់កំពូលទៅហើយយេយេយេយេយេយេយេ យៈធំដេញយៈតូចសំតើលោកទាំងអាឡៃជាប់ដៃតែស្គឹមឈ្នះគេទេ មនុស្សដូចខ្ញុំឲ្យធ្លាប់ផ្លាស់គ្នាណាចាប់អញថាមែនមែនឥឡូវឲ្យយ៉ាយើងមកចេញងាប់អញអាឆាំពៀនអញអាឆាំពៀន ទៅភុភុភុប៊ុំស្គុកនោះរ៉ាក់នោះអ៊ូស្នាប៊ុំស្គីស្គីស្គីប៊ុំជប់ជប់ជប់ជប់ជប់ឯងភ្លេចពេលដែលខ្ញុំបើក IC បាយល្ងាចមកពេលហើយសក់ណាណាខ្វាននឹងសិងសិងសិង and the poop poop poop boom អញអាឆាំពៀនអញអាឆាំពៀនឌូស្គាល់អាឆាំពៀនឌូស្គាល់ក្របបាក់ជាងអូនណាអញអាស៊ីជួបអញក្រៅឯងចប់ស៊ីហ្មងសិងសិងសិងឯងខាងនោះមកមែន បើជួយចុចវីដេអូនេះនោះឲ្យបេដងនិង follow ម្នាក់មួយ ផងបាទសូមអរគុណអញឆាំពៀនអញឆាំពៀនចូលចូលចូលជីវិតពូលោកសុខសប្បាយពូលោកមិនខ្វាយខ្វល់ពេលនេះអត់បឹសស៊ីនោះទេថាពេលអត់បឹសស៊ីមានអារម្មណ៍យ៉ាងណានោះឡើយចុះ បើសិនជាការចង់កុំមើលរបស់យើងធ្វើឲ្យឯងបានសบายចិត្តមែននោះយើងនឹងមិនទៅណានោះទេហើយពួកឯងពីរនាក់តនេខ្លាំងអត់ដើរលេងផ្ទះគេថ្ងៃហ្នឹងនេមួយថ្ងៃ gue tame ini macam nih ah Hai mấy quay số ba hỏi ạ Xin thu BC xin Anh mình khơi ông trong tích Anh mình trong khơi Theo mình thích của đất sao Hello motherfucker à, luôn ពួកណាធ្វើបាបបងអញអ្នកគុណនិយមទៅបិទកំប៉ុងយើងចាំមកបាក់ជាមួយអញដែរចុយអីលយណាអូនចុយមកអញហ៎ឯពូទៅវិញម៉ែធ្លាប់លេងទៅមើលលខោទៀតដឹងខឹងហ្មងយេយេយេ Hello កូនបបើកុំបរោយើងទៀតឯងយើងសូមបអឯងណាក្លាហានឡើងទៅសេចក្តីក្លាហានទៅណាហើយអីអញចាំក៏អោ run សូមអរគុណលោកស្រីនិងអ្នកនាងកញ្ញារងចាំទស្សនាភាគបន្តសូមអរគុណ